ដើម្បីគ្រប់គ្រាន់បរិបូរទៀនទី1ពុបចេតនាមុននឹងធ្វើបុណ្យមុននឹងឲ្យទៀនហ្នឹងសបាយចិត្តជ្រះថ្លារីករាយក្នុងចិត្តសបាយឯមុននឹងដល់ថ្ងៃបុណ្យហ្នឹងសបាយអត់មុនដំបូងហ្នឹងសបាយចិត្តហ្នឹងហ្នឹងចេតនាដែលនាំឲ្យបានបន់ច្រើនហ្នឹងទី1ទៀតហើយទី2ហ្នឹងថ្ងៃឡើងឡានមកហ្នឹង ថ្ងៃឡើងឡានមកហ្នឹងសិតតអ្នកជិះឡានមកហើយនឹងអត់មានពីណាជិះគោយន្តទេសិតតជិះឡានមកហើយមានអាអូមានអ្នកជិះគោយន្តផងហ្នឹងកាន់តែឡានចូលមកស្មានដល់វត្តហើយខំចោះដើរឃើញឡានអ៊ូអ៊ូដើរមកចេះចិត្តដើរដីចិត្ត1គីឡូមិញធ្លាក់អណ្ដាត នឹងដើរហើយមកដល់កន្លែងនេះស្ទះចរាចរនៅនេះចូលមិនរួចទៀតស្មានគេទេសនៅអារោងឯណោះចូលទៅសិតតែតុកអីមហូបសួរតំងទេសនៅណារោងទេសហ្នឹងអញ្ចឹងគឺអង្គទី2ពេលដែលកំពុងធ្វើទៀនគេណាកំពុងតែធ្វើបន់កំពុងតែធ្វើទៀនហ្នឹងចេតនាទី2ហ្នឹងគឺត្រូវសបាយចិត្តក្នុងពេលកំពុង តែធ្វើបន់ហ្នឹង បាត់ស្បែកជើងក៏អត់មាត់មួយម៉ាត់ដែរក៏មាត់មកនឹងមកប៉ុនបាត់នឹងក៏ប៉ុនដែរណោះណោះអីមិញអីហ្នឹងមនុស្សរាប់ពាន់ប្រគុណ3មិនប្រើប្រគុណឥណ្ឌាបតោបតប់ទឹកឥណ្ឌាសបតប់ទឹកប្រគុណហ្មងដល់គេណា លោកម្ចាស់លោកទៅថាគេទៅរៀបជាជួរអញ្ចឹងទៅបើអាត្មាវិញ ជាអទេសភ្លើងនៅឥណ្ឌាហ្នឹងទៅមួយសាមុនហ្នឹងដែរគាត់បែរទៅមុខចេញហើយខ្នងពីកមកក្រោមនៅទាំងអស់គាត់បែរទៅមុខចេញហើយកាន់កាសៀវមួយទៀតកាន់កាសៀវមួយហើយថើថើនៅហ្នឹងអត់មានទៅណាឈ្នះអង់គ្លេសដោយសារអញ្ចឹងដែរញាតិញោម អាហ្នឹងហងសុយរបស់ឥណ្ឌាហ្នឹងណាឈ្នះអង់គ្លេសអារឿងស្អុយពេញប្រទេសហ្នឹងឥណ្ឌាអត់ណែអង់គ្លេសនៅអត់កើតចាញ់ទៅណាឈ្នះហើយគេកាន់អាប្របីនេះហ្នឹងអត់ចោលទេញាតិញោមអើយអញ្ចឹងយើងនៅណែព្រះអង្គគ្រូប៉ែនវិបលថាមើលឲ្យបានសមគួរមើលកន្លែងស្រួលបួលអញ្ចឹងទៅប៉ុន្តែអានេះគ្រាន់តែចម្រើនពោជូនថា នឹងក៏បនដែរលំបាកយ៉ាងណាបានអញ្ជើញមកប៉ុណ្ណឹងក៏ឲ្យបានបនច្រើនណាទេណា នេះចេតនាទី2ហៅថាមញ្ចនៈចេតនាពេលកំពុងធ្វើនឹងសบายចិត្តសบายចិត្តទេទេណាសាធោកសូមអនុមោទនា ជ្រះថ្លាណាប្រមាណ1000អង្គញាតិញោមពីពី2600អង្គទេសូមអនុមោទនាហ្នឹងអញ្ចឹងហើយ អឺទី3ចេតនាខាងញាតញោម3យ៉ាងទី3គឺអបរៈចេតនាឬថាអបរាបរៈចេតនាទៀតមាន នៅសេចក្តីជ្រះថ្លាពេលធ្វើបន់រួចហើយសបាយចិត្តរៀបរាប់ពីបន់អូយអង្កាលមុនណាធ្វើបន់នៅវត្តព្រៃក្មេង2600អង្គសបាយអូយសបាយណាស់ជ្រះថ្លាណាស់រីករាយណាស់ នឹកឃើញប៉ុនសបាយចិត្តនឹងអ្វីដែលប៉ុននឹងកន្លងទៅហើយនឹងឯងយកមកនឹកយកមកសបាយម្ដងទៀតនឹងដែលធ្វើប៉ុនទៅបានប៉ុនច្រើនដោយចេតនាអង្គទាំងឡាយ6យ៉ាងនឹងឯងខាងប្រសង3ខាងញាតញោម3ផងដែរហើយអាចដើម្បីឲ្យទៀនបានព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងធម៌ដែលអាចដើម្បីឲ្យទៀនបានគេណាគឺមាន4យ៉ាងទៀតទី1ញាតញោមមានទ្រព្យ បើអត់ទ្របឲ្យទៀនបានទេញាតិញោមអឺញាតិញោមកំពុងស្ពឺអត់ទ្របសម្បត្តិឲ្យទៀនកើតទេអត់ហ្នឹងឥឡូវនេះទោះតិចឬច្រើនតែសំខាន់គឺយើងមានទ្របហ្នឹងទោះខ្ចីកូនសិនក៏បានដែរឲ្យតែមានណោះប្រាក់ខែជួផ្ទះលក់ស្រូវលក់ណែអង្គអីយ៉ាងម៉េចបានមកតែកំភ្លេច នាគារទាំងអស់នៅកម្ពុជាជារបស់ឯកជនទេមិនមែនជារបស់រដ្ឋទេណាដឹងនៅអញ្ចឹងឈប់និយាយថាជាពាក់រដ្ឋទៀតនិយាយថាជាពាក់ធនាគារអញ្ចេះណាអ្នកអឺអ្នកកំពុងស្ពឺលឺដែរអ្នកនងអើយបោះរដ្ឋអីបោះធនាគារទេឈប់និយាយជាពាក់រដ្ឋទៀតអ្នក អឺអ្នកថ្មិញ3នោះកណាចឹងហ្នឹងគឺអឺអាចធ្វើបន់បានទី1គឺមានទ្រព្យសម្បត្តិបើអត់ទ្រព្យសម្បត្តិក៏មិនអាចធ្វើបន់បានដែរក៏មិនអាចធ្វើទានបានដែរហ្នឹងទី1ហើយទី2មានទ្រព្យសម្បត្តិហើយប៉ុន្តែអត់មានសទ្ធា ធ្វើបន់បានទេអញ្ចឹងធ្វើបានទេអញ្ចឹង អត់បានអើយវាអត់មានសទ្ធាផងមានតែទ្របហ្នឹងផ្ទះវិឡាបណ្ណាណីតែតដែលដាក់បាទលោកមីមកកញ្ចប់អីគ្មានអឺកំណាញ់ទៅអញ្ចឹងណាទៀតមានតែទ្របតែអត់មានសទ្ធាក៏មិនអាចធ្វើបន់បានដែរចាំណាញាតិញោមញាតិញោម នឹងត្រូវតែមានសទ្ធាផងមានទ្រព្យផងទៅអាចធ្វើបនបាន ជាសមាលាណាមិនឡងចន្ទថាទេមើលមុខផងស្រែកមកវាវមកវាវនឹងចង់បញ្ញាអារម្មណ៍ឲ្យមករស្ដាប់ធម៌ឯណែគ្រូឡងចន្ទថាលោកបានទាំងអស់អាត្មាបានមួយម៉ាត់មួយម៉ាត់ទេណាហ្នឹងហើយហើយនឹងទីប្រមាណហើយទី2ទី1មានទ្រព្យទី2មានសទ្ធា អុយទី3យាយអើយយាយទី3ហើយដល់មកលោកឆាន់ឥឡូវហើយតិចទៀតចប់ហ่ะទី3ព្រះអង្គត្រាស់សម្ដែងថាអាចដើម្បីឲ្យទានបានតើតមានប្រសង់តើតមាន លោកដែលជាអ្នកបួសទៅអាចដើម្បីឲ្យទានបានបើអត់មានប្រសង់បួសទេអត់មាន លោក ទេសួរថាមានពុទ្ធសាសនាឯអត់ ណាពពុទ្ធសាសនាគឺនៅលើលោកចឹងនៅលើប្រសង់ហ្នឹងញាតិញោមបើអត់មានលោកសោះក៏អត់មានពុទ្ធសាសនា ទោះបីជា នៅថ្ងៃអនាគតមាន លោកបួសត្រឹមតែកណាត់ក្រហមយកមកចងកដៃចង លក្ខជាឲ្យមានប្រពន្ធមានកូនក៏គេនៅរាប់ថាជាប្រសង់ដែរកោត្រភូសង្ឃនឹងសម័យចិត្តសាសនារាវរយទៅប៉ុន្តែភេទប្រសង់គឺជាវត្តមាន នៃព្រះពុទ្ធសាសនា ល្អអញ្ចឹងញាតិញោមណាសូមអនុមោទនាពុទ្ធសាសនាជាសាសនារបស់រដ្ឋអ្នកណា ប្រមាថសាសនាអ្នកនោះដូចអត់នៅស្រុកខ្មែរមិនមែនជនជាតិខ្មែរអញ្ចឹងញាតិញោមពីព្រោះពុទ្ធសាសនាយើង គឺជាសាសនារបស់ខ្មែរកម្ពុជាសាសនារបស់រដ្ឋជួយប្រាប់កូន ជួយប្រាប់ចៅរបស់យើងឲ្យជួយថែរក្សាសាសនាដ៏ល្អមួយនេះផងណាអ្នកអឺអ្នក ជួយប្រាប់កូនចៅ ផងកុំមកទៅវត្តម្នាក់ឯងយកប៉ុនទៅចែកកូនចែកចៅអនុមោទនាប៉ុនពីយាយពីម៉ែកូនណាអនុមោទនាយេអូខេអូខេអូខេកូនវាអត់ចេះសាធុកដូចយើងទេវាចេះតែអូខេហ្នឹងហើយញោមអាត្មាដឹងពីលោកគ្រូប៉ែនវិបុលមកហ្នឹងអាណាអូខេអនុមោទនាគេសាធុកឯងអូខេអូខេ good good អូល្អអូខេអឺ អត់ចេះសាធុសោះជួយប្រាប់កូនចៅយើងផង ពុទ្ធសាសនាយើងល្អណាស់អង្គទី3ដែលអាចឲ្យទានបាន គឺមានវត្តមានព្រះ សង្ឃណោញោមតមួយក្រៅក្រហមព្រឹសរួចសាដកនោះមិនទាន់ជូនយកទៅទេសាដកនៅមកកើហ្នឹងមើលកូនចាស់យ៉ាងម៉េចញោមយើងចែកណាទៀតណាឲ្យបានតាន់ពេលវេលាណាហើយទី3ហ្នឹងមិញញាតិញោមណាទី3មានប្រសង់អាចធ្វើទៀនបានហើយទី4 ចុងក្រោយគេគឺបើយើងមានទ្រព្យហើយមានសទ្ធាជ្រះថ្លាហើយមានព្រះសង្ឃមានវត្តអារាមហើយប៉ុន្តែងាប់ឆ្នាំទៅបាត់ប៉ុន្តែអស់ជីវិតអតីតមុនបាត់ប៉ុន្តែស្លាប់ពេលយប់មិញបាត់បានឲ្យទានទេថ្ងៃហ្នឹងបានឲ្យទានទេថ្ងៃហ្នឹងតើតែមានជីវិតទៀតហ្នឹងតើតែមានជីវិតទៀតអញ្ចឹងមានទ្រព្យសម្បត្តិ មានសទ្ធាមានភេកខុសង្ឃមានជីវិតរស់នៅ អាចធ្វើបនបានទេទាំងបានហើយណោះទាំងអស់គ្នាមានទេទាំង4ហ្នឹង មានទេញាតិញោមឥឡូវនេះមានប្រសងទេមានទ្រពទេ មានសទ្ធាទេមានជីវិតទេសាធុសូមឲ្យញាតិញោមបានធ្វើបន់កុំប្រមាថក្នុងបន់ឲ្យសោះជីវិតរស់នៅ កុំបាច់ធ្វើបាប ថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អសន្សំធัวស្អាត សង្វាតធัวសឲ្យដូចជាស្កររក្សារសផ្អែមទឹកមួយប្រឡងកុំក្បងនឹងដៃនាំឲ្យចង្រៃល្អវវឹកគួលុតចង្គង់បងអោនក្រេបហាក់មកដាច់បានមួយក្អឹកបំបត្តិខះក ជីវិតមានតិចណាស់ញាតិញោមកុំបាច់ធ្វើបាបសូមគ្រប់គ្នាបំពេញបុណ្យកុសលទុកជាទីពឹងឲ្យបានកុំខានឡើយណាញាតិញោមយោនរោរីនរៈអ្នកកំពុងស្ពឺភ្នំពេញកំពុងសោមកោះកងទាំងឡាយហើយកពើតផងដែរបានកើតមកហើយគ្រប់អង្គាជាលៀបឧត្តមធម្មហេមីចូលយើងឧស្សាហ៍សាងដើមទុនកុំបីលងលក់វងវែងផ្លិច ចោះចាញ់ក៏ល្បិចនៃកាមគុណកាត់កាញ់កុំឲ្យចាញ់ជាតិមុន តែសុនដល់សយគង់ស្ដាយក្រោយ សាងល្អក្រណាស់ដូចច្រាស់ទឹក ប្រឹងល្ងាច ប្រឹងព្រឹកកុំបណ្ដោយទោះទាំងទឹកភ្នែកជ្រែកក៏ដោយចង់ក្រោយផលបានខ្សានសុខាឲ្យលឺតិចមកអ្នកអើយនឹងសាធុពធទេសនាប៉ុណ្ណឹងតែមិនចង់ ភ្ញាក់ទៀតសំឡេងរាជសីនៅតាណាភ្ញាក់តាហ្នឹងទៀតហើយសោធរតាមកឃ្លា ទេតាមកឃ្លាទេ ដើម្បីអឺដើម្បីមោទនភាពពុទ្ធសាសនាយើងក្នុងដែនដី ខ្មែរដ៏រុងរឿងណាញាតិញោមសូមថ្វាយបង្គំព្រះសា មអនុមោទនីលោកទេសហ្នឹងពនាមអីអត់សូវលឺសោះឈ្មោះអីប៉ែនវិបលនឹងជាសមាលា ពីណាងាប់មុន អត់ដឹងទេញាតិញោមប្រហែលជាអ្នកស្គមទៅមុនហើយតាមើលគេអ្នកបួសសំប្រហែលនៅយូរញោមណាប៉ណ្ណឹងចាស់ទៀនណាគ្នាគ្នាបោះថ្មតែញោមពីរអង្គនឹងយូរហើយបានហ៊ានលេងអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអពធប្រប៉ណ្ណឹងចាស់ហើយសូមឲ្យបានសុខបានចម្រើនរីករាយនៅក្នុងជីវិតជាពុទ្ធបរិស័ទហើយកាន់ពុទ្ធសាសនារបស់យើងឲ្យបានវែងតទៅណាទេណាអនុមោទនា2600អង្គវត្តព្រៃក្មេងព្រះមហាដងចនីបរបុណ្យ 2560អង្គទេណានៅវត្តព្រៃក្មេងតំណាងឲ្យពុទ្ធសករាជ2560ទៀតសូមអនុមោទនាអនុមោទនាព្រះពុទ្ធសាសនា សូមឲ្យពិភពលោក មាននៅសន្តិភាពជានិច្ចនិរន្តររៀងទៅសូមអនុមោទនា គណៈសូមអរគុណកណាលោកម្ចាស់ព្រះអង្គគ្រូវិសច្ចមនីបតោជាសមាលាញាតិញោមកំអាក្រោកញាតិញោមកំអាអត់តន់ចប់ទេញាតិញោមហ្នឹងហើយអឺសោធធម៌មិញនេះគ្រាន់តែព្រះអង្គរំលឹកទេណា មិនមែនតន់យ៉ាងកាញ់បញ្ចប់ទេអត់តន់អត់តន់ចប់ទេអញ្ចឹងយើង យើងអង្គុយបន្តិចទៀតទៅសល់3នាទីទៀត ណាដើម្បីសរុបបញ្ចប់កម្មវិធីរបស់យើងបើសូមអនុមោទនាចឹងព្រះអង្គគ្រូបាន បញ្ជាក់មកនៅ ក្នុងកិច្ចនៃការសាងនៅសេចក្តីល្អហេតុនៃនាំឲ្យមាននៅផលនៃអានិសង្ឃនៃបុណ្យនោះច្រើនផងដែរមកមិញញាតិញោមចង់ភ្ញាក់ផងដោយមានអារម្មណ៍ថា ទូលថ្វាយដោយស្មោះទៅដោយមានអារម្មណ៍ថ្លង់ញោមហើយថ្លង់នឹងត្រង់ថាលឺលឺខ្លាំងពេកនឹងដោយរិទ្ធិស័យស្រែកដាក់ប៉ោតចឹងណានឹងហើយអធិស្ស្រ័យគុណចាស់ព្រះអង្គគ្រូ ជាសមាលាហើយ ញាតិញោមសិស្សបងទាំងឡាយយើងក៏ដល់ពេលបញ្ចប់ហើយអត់មានអីច្រើនតទៅទៀតទេ តែគ្រាន់តែចម្រើនពរញាតិញោមចេះថា ខ្វះខាតលើលួយ៉ាងណាសូមមេត្តាខន្តីអធិស្ឋ័យទាំងការសម្ដែងពធទាំងការរៀបរាប់អ្វីអ្វីនឹងតាមពិតបើមិនស្រែកបើមិននិយាយឲ្យឮទេសម្លេងញាតិញោមនឹងខ្លាំងពេកសម្លេងញាតិញោមនឹងខ្លាំងពេក ចឹងអាត្មាបានជាព្រះអង្គគ្រូជាសមាលាបញ្ជាក់ពីរឿងសោតធំនឹងឆាន់អីដូចដូចលឺមែនតើខ្ញុំអាត្មាបែកទៅប្រហែលថ្ងៃមិញភ័យភ័យខ្លាចដាច់គូតមីក្រូតែញោមណាភ័យនឹងចឹងផងដែរញាតិញោមហត់សោតតិចមើលបាទសុំជូនមគ្គផលចំពោះទៅដល់មេត្តាបៃតា គុណញាតិកា7សន្តានបានយកបានបានបានប៉ុណ្ណឹងចុះខ្ញុំ